អូចាំតែរឿងមានមេហើយនឹងបងទ្រពស័កសងចូលក្រងសេចក្តីស្នេហាយើងមកប្រឡងកម្មវិធីវាមានជាប់មាន ធ្លាក់ហើយអញ្ចឹងណាអញ្ចឹងយើងកុំយំរឹងមាំឡើងទោះបីជាយំក៏កុំយំឲ្យបងប្អូនអ្នកឃើញដែរចាំយំនៅផ្ទះពីនេះវាស្នាធិរាជណាបាទញឹមហ៎ណាថ្មិញទៅណាអត់ដឹងអស់សង្សារគេយកទៅបាត់ទេថ្មិញសង្សារពីណាយក មីងកញ្ញាអូមីងកញ្ញាយកបាទអូថ្ងៃប្រឡងហ្នឹងគឺថាសង្សារមកអត់ដែរគឺមីងកញ្ញាហ្នឹងហ្នឹងហើយសង្សារស្រឡាញ់មីងកញ្ញាមែនទេស្រឡាញ់ស្រឡាញ់ប៉ុណ្ណាស្រឡាញ់ពេញពីដងអរគុណណាស់មួយទៀតអាវាឆ្នាំនេះយកបានហើយអាយុ7ឆ្នាំពីអ្នកទីមែនអ្នកទី2ខ2អូយនេះបានច្រើនទេចេះដល់អីគេខ្លះឡើយ ចេះកខស្អាតស្អិចមេ1ដល់មេ10ចូលចេះសូនមេ1ដល់មេ10ទេចាចេះតិចតិចសូនមេ2មែន2ម្ដង2ពី2ដង4ពី3ដង6ពី4ដង8ពី5ដង10ពី6ដង12ពី7ដង14ពី8ដង16ពី9ដង18ពី10ដង20អឺបងស្រីមាន2នាក់ខ្ញុំមួយបងប្អូន3នាក់ នឹងខ្វះមកអីមើលរដឹកមើលអស់លទ្ធភាពមើលរដឹកមករចនាមករចនាអញ្ចឹងណាណាចាត់ទុកអញ្ចឹងចាស់រចនាហើយម៉ាក់ឈ្មោះម៉ាក់ធីហ្នឹងហើយម៉ាក់ធីបាទស្រឡាញ់ប៉ាស្រឡាញ់ម៉ាក់រងហ្នឹងស្រឡាញ់ទាំងពីរនាក់ទាំងពីរនាក់ហើយអត់ស្រឡាញ់បងចែកការស្រឡាញ់ដែរតែជារកកល្អលែងស្រឡាញ់វិញជារកមិននិយាយវិញ ចរិតអត់ស្លូតបចរិតអត់សុភាពកាចពេកអូវាយអូនហូតដែរវាយច្រើនដងហើយវាយទៅវាយអត់តដៃអីតវិញថាតខ្លះខ្លះតខ្លះដែរចង់ខ្លះជាអ្នកចម្រៀងអញ្ចឹងបាទអូចឹងតខំប្រឹងជ្រៀងតិចណាបាទចេះមិនបានបាត់រងអី3 4 10បាត់ដែរចេះបាត់អីខ្លះ ភ្លេចបាត់អីចាំឡងឡងបាត់អីចាំបាត់ចាំបាត់ចាំបាត់ចាំបាត់វគ្គ10ឡាញចាំបាត់ចាំបាត់វគ្គអឺដបាថលបុកបាសនិយាយឲ្យបុកបាសបាសបាសបាសបាសបាសបាសបាញ់លេតែអញ្ចឹងណាហើយខ្ញុំឈ្មោះនិកាជាបងរបស់នារីចា ឆ្នាំនេះមានអាយុ17ឆ្នាំអូ17ឆ្នាំនៅសិក្សាទេចាបងថ្នាក់ទីម៉េចថ្នាក់ទី11អូចិត្តប្រឡងហើយលពឺគាត់លេងគាត់ច្រៀងគាត់ហ៊ាននិយាយទៅបត់បែនគ្រប់ពេលហើយបើថាសកម្មភាពពេលប្រឡងអឺ សម្រាប់គាត់ខ្ញុំអត់នឹកស្មានថាមានពុកម៉ែបងប្អូនទាំងអស់គ្នាគាត់ស្រឡាញ់ចូលចិត្តគ្រប់គ្រងសន្ទុះការគ្រប់គ្រងលឿនខ្លាំងដល់ថ្នាក់ហ្នឹងណាបងគាត់យើងអត់បានព្រៀងទុកអត់បាននឹកស្មានថាបែបហ្នឹងណាបងគាត់តែចង់ឲ្យគាត់សាក់លបងសមត្ថភាពរបស់គាត់អញ្ចឹងណាដល់ពេលហើយលទ្ធផលបានអញ្ចឹងក៏រៀងរំភើបសប្បាយចិត្តហ្មងអត់បខំគាត់ទេគាត់ចង់ដើរផ្លូវណានេះរបស់គាត់ប៉ុន្តែបើសម្រាប់យើងចង់ឲ្យគាត់ដើរលើវិថីសិល្បៈបង ព្រោះមានភាព ល្បីល្បាញទៅទៅណាក៏មានបងប្អូនគាត់ជួយគាត់ស្រឡាញ់គ្រប់ត្រគាត់ស្គាល់គាត់ support គ្រប់យ៉ាងអញ្ចឹងណាបងនិយាយទៅមុនពេលចូលជ្រៀងហ្នឹងបានគ្រូសាញោមអីចឹងទៅបានប្រាប់គាត់ថាទោះលទ្ធផលបែបណាក៏កុំយំ យើងមកប្រឡងកម្មវិធីវាមានជាប់មានធ្លាក់ហើយអញ្ចឹងណាយើងអញ្ចឹងយើងកុំយំរឹងមាំឡើងទោះបីជាយំក៏កុំយំឲ្យបងប្អូនអ្នកឃើញដែរចាំយំនៅផ្ទះពីនេះអញ្ចឹងពេលនោះបងស្ដីយំ ពេលហ្នឹងអត់យំទេនៅផ្ទះមិនយំយំមិនណិតអូនយំមិនណិត